អេដល់មួយថ្ងៃចង់ជ្រុះពអត់មានឃើញណាគេរើសបុគ្គលិកចឹងហីឯនេះអត់ការងារធ្វើពិបាកដល់ហើយអីយ៉ាចានេះដូចរើសបុគ្គលិកហ៎ហ្នឹងហើយហីមើលសាក់ចូលមើលមើលអើអីចូលមកអេវ៉ៃអត់មកបោះគ្វាឯងទៀតហ៎ ចូលមកអូនមានការអីមែនមកមានការតិចតួចចង់ពឹងពាក់ចាយហ្នឹងហ្នឹងឯងចូលសិនមកណែអាតងោលហេហេចេញឈរយូរមែនអរ៉ៃថៅហើយឥឡូវណែចេញក្រៅសិនបងជប់យាមួយផ្លែតបាទអរគុណច្រើនទៅសិនណាបងមកមានការអីមកចូលមកអូនអមានការតិចតួចហ្នឹងហ៎ ចង់និយាយមួយតិចណែអាខ្ទឿហេអាចូលក្នុងរោងចក្រគេមិនកាយខ្ញុំមកដាក់ពាក្យធ្វើការបងហេណែចង់ធ្វើផ្នែកអីខ្ញុំចង់ដាក់ពាក្យធ្វើតកែរោងចក្របងអេវាមិនរាបាណាដាក់ពាក្យធ្វើតកែរោងចក្រទេអាខ្ញុំចង់ធ្វើតកែរោងចក្រហេទឹកក្បាលអីបងឯងចុះអាបងក៏ដែររើសតកែរោងចក្រផងបងរើសថាសន្តិសុខតាហេចាឥឡូវសន្តិសុខអណៃធ្វើអីអីចង់ឲ្យខ្ញុំធ្វើសន្តិសុខចង់បើងាយជីវភាពឯងដឹងឲ្យខ្ញុំធ្វើអីឯងឲ្យខ្ញុំធ្វើអាចារ្យរត់ខ្មោចចាំតែជាពាក់ឯងងាប់ក៏អត់ដុតនឹងស្អុយពេញភូមិឲ្យខ្ញុំប្រាប់ អេបើឯងតការរោងចក្រឯណាហើយឯងមកធ្វើតការរោងចក្រស្អីដែរយ៉ានេះហើយចុះឯងបិទឈប់ឯងទៅធ្វើយូរម៉េចអត់កំណត់នេះជេរឯងទៀតណែចាចែចែបើអត់ឲ្យធ្វើតការរោងចក្រអត់សុំនំស៊ីខ្លះមកចែកុំធ្វើចរិតធូរថ្លៃដូចអាតកោនេះមើលម៉ែទេចាំចែឲ្យខ្លះហ្នឹងហើយចែចន្លោមកដូចអាខ្លះទេគាត់ថាឃើញមុខចង់ដាក់ក្បាលពីស្បែកជើងមកហ្នឹងហើយ អីយកទៅញ៉ាំតាមផ្លូវអរគុណច្រើនណាស់ចៃថ្ងៃក្រោយបើចៃចង់រើសតកែអីកុំភ្លេចតាក់តងទៅខ្ញុំហ៎មិនរេចៃមានត្រូវការរើសតកែទៀតបើចៃតកែហ្នឹងនេះយកនេះទៅដាក់នេះលើកយកមកដាក់នេះមកចៃចេះរាក់តាក់មួយភៀវគាត់បើបើខ្លះវានៅឈរមើលអត់មានថ្លើមកនេះហ្នឹងហើយអរគុណច្រើនចៃទៅវិញហើយនាមដាបងឯងថ្ងៃក្រោយកុំមកជន់ទេអញអើយបាច់ភ័យរេខ្លួនឡើយមកជន់ហើយមកសាក្រោយដុតចោលហ្មងអីចុះកន្លែងណាត្រូវការរើបុគ្គលិកវិញ តើមានឃើញសមអត់តំណឹងមកអាអ្នកតែងច្រើនកន្លងគេត្រូវការអ្នកជួយបើហើយអាក្លោបើថាគេមិនយកធ្វើមេទៀតចប់អាតោមកអាថយហាត់អ្នកលក់អ្នកលួយអេថៅការបុគ្គលិកអត់អ្ហាមកមានកាយបងហេថៅការឬបុគ្គលិកអីអត់ខ្ញុំចង់ដាក់ពាក្យធ្វើតកែរបស់ជាប៉ែឯងឯងចុះខ្ញុំមកជួយបងឯងធ្វើតកែខ្ញុំទេតែសួរទៅគីឡូចង់មានអ្នកជាក្បាលអញ្ចឹងអាអឺហើយខ្ញុំទៅរើតកែខ្ញុំមករងងាប់អីចេញទៅវិញហ៎បងហាណេះលុយ ខ្ញុំឲ្យ500ជាឆ្ងាយអូអរគុណប្រាជាម្ចាស់ដែលប្រទានលុយឲ្យខ្ញុំអញអាដឹងតណាទៀតទេបងណែអូនណាឮថាកែនឹងបុគ្គលិកថ្មីមកសម្ភារចាកុំបដាល់ឡើយហៅចូលមកចឹងមកមកមកអាអូនសុភាការងារចូលមកតើហើយអីអីចុយយ៉ាក់ជួបទៀតហ៎យេជួបអានឹងទៀតហើយអាមកធ្វើឲ្យអាបកាច់ណែអូនតំដែងចេញពីកន្លែងនោះវិញអែមកដឹងតែឯងទៀតហើយ អឺយកចាឯងនៅនឹងតែឯងចាបើទេឯងនៅនឹងឲ្យឯងទៅណាបាកាច់អឺបើទេឯងនៅនឹងនៅទៅហើយឯងទៅណាទៅទៅមានជាប់ជើងមួយផ្ទះណាញ៉ាំអូនញ៉ាំចាច់ខ្វល់ពីឆ្កែឆ្មាជួបបីខ្លួនយើងឯងពួកអត់នឹងសារពើកតិចមនុស្សគេលែងយកទេតែស្គាល់ចិត្តមានសង្ស័យវាបាទអង្គុយមើលគេស្វីតស្វីតចឹងណាស្វីតមកបែកហក់ចាក់ផ្កាបុកឡៅអេឆ្ងាយអូនឆ្ងាយញ៉ាំបច្ច្រើនអូនញ៉ាំដែរមើលពួកអាខ្លៅពងជឿចាប់ពេលឃើញស្វីតស្វីតចឹងពួកអានោះសាប់ពួកអត់លត់បាទ ឌឺមកវ៉ាក៏យ៉ាច់ទ្រាំវ៉ាលោអានេះពេលលោអារែកឯងបើឌឺអាឌឺក្លោឯងវាយឯងហើយខើបសក់សាឯទៀតអត់ស្គាល់ក្លោវាសក់សាបាត់ស៊ីបាត់ចុកឲ្យៀបដាបៀបដាបនេះពេលលោអារែកឯង Welcome to DJ Teo Feed Pro Gel. ញ៉ាំមិនចាច់ខ្វល់ពីឆ្កែឆ្មាជួវិញខ្លួនយើងឯងពួកអត់នឹងសារពើអតិចមនុស្សគេលែងយកទៅទេតែស្គាល់ចិត្តមានសង្ស័យវាបាទអង្គុយមើលគេស្វិតស្វិតចឹងណាស្វិតមកបែកហក់ចាក់ផ្កាបុកឡៅអេឆ្ងាយអូនឆ្ងាយញ៉ាំបិច្រើនអូនញ៉ាំដែរមើលពួកអាខ្លៅពុកជឿចាប់ពេលឃើញស្វិតស្វិតចឹងពួកអានោះសាប់ពួកអត់លឹកឌឺមកបាទក៏យ៉ាងទ្រាំវ៉ាឡៅដេកពេទ្យឡៅអារែកឯងបើឌឺអាឌឺអាខ្លោឯងវាយឯងហើយខើបសង្ស័យទៀត ខ្លោមានសង្សារបាទទីបានសុខភាពដាស់ទៀតណា